បងគ្មានសំណាងបានប្រានកលយ៉ាងធ្នមបីបានព្រមអង្គុយស្រមៃរំបីសាញ់ម្នាក់ឯងវាលស្រែចំកាល្វឹងល្វើយប្រែជាក្តៅហើញោះញឹមសង្ឃឹម លែកផ្លែងចំបែងគ្មានផ្លើយសង្សារដល់ក្រុមអូនលងឆោមនិយងភ្លេចអងសន្យាក្រោមមេឃដួងច័ន្ទភ្លឺថ្លា ស្នេហាវិចាសាសូមអីលើស្ងៀមស្ងាត់ ធម្មជាតិក្រៀមស្វិតមួមកទួញសោកអាណិតរូបបងស្នេហ៍ស្នងព្រុតមិនត្រឡប់បេះដូងបងរីងរៃបើគ្មានថ្លៃគ្មានថ្ងៃរួបបាន ស្មោះមានប៉ុនមានបូជាជូនអូគុំដងហើមនឹកស្រីចិត្តធៀងក្តីលុងជីវិនសូនស្ងួនមិនចាំសន្យាជីវ៉ាផ្លើតផ្លើជាប់ហើយក្តីស្នេហ៍ ំផែប្រែកសងអត់នៃតើរួមមានប្រយោជន៍អ្វីបើថ្លៃធ្លាឆ្ងាយទៅហើយ លោកកាអង្គយុទ្ធសាំងមុតមៀងធំល្វឹងវើយពេចកកអ្នកធ្វើប្រងើយដឹងហើយថាខ្ញុំ ប់ បករីរៃបើគ្មានថ្លៃគ្មានថ្ងៃរួបានចិត្តស្មោះមានប៉ុន្មានដូចជាជូនអូនគ្រប់ដងហើមនឹកស្រីចិត្តភេនក្តីលូជីវិតសូនស្មួនមិនចាំសន្យា លឹកភ្លើងចប់ហើយក្តីស្នេហ៍ខំថែប្រែកសងអត់នៃតើរួមមានប្រយោជន៍អ្វីបើថ្លៃធ្លីឆ្ងាយទៅហើយលោកកាអង្គយុទ្ធសង្មុតអ្នកធំល្វឹង ខ្ញុំឈឺចាប់